រៀងនឹកអាឡាយអូនរាល់ថ្ងៃគុំភ្លេចឡើយនឹកគ្រាថ្នាំថ្នោជ្រៀងបងពេលគេញរួមខ្នោស្ដាយអើយសែនស្ដាទៀងបែកគ្នាហើយជាងមិនអូនណាសូមអូនគុំបែកចិត្តពីបង ដែលធ្លាប់បីត្រកងពេលអូនមួយទឹកបោកដុំកាលអង្អែលខ្នងសូមគុំបែកចិត្តអាណិតបងផងរៀនមានបំណងតែអូនមួយជាគូជា រាល់ថ្ងៃពុំភ្លេចឡើយនឹកគ្រាថ្នាក់ថ្នមគ្រឿងបងបែគេរួមខ្នងស្ដាយអើយសែនស្ដាយើងបែគ្នាហើយជាមិនអូនណាសូមអូនគុំបែកចិត្តទីបងស្រស់អើយសែន ស្រងរៀមនឹកស្រណោគ្រាតែធ្លាប់បីត្រកងពេលអូមួយទឹកបបដុំក្អែលអង្អែលខ្នងសូមកុំបែកចិត្តមានបំណងតែអូនមួយ